រាបសួរទាំងអស់គ្នាជម្រាបសួរហើយថ្ងៃនេះគឺភ្លៀងណាស់ភ្លៀងតាំងពីយប់មកហើយដោយសារក្នុងការចែករំលែកនេះគឺថាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានឃើញថានៅខែ9នេះគឺជារដូវភ្លៀងធ្លាក់បន្តិចម្ដងបន្តិចម្ដងដែរដើម្បីជំរុះនៅស្លឹកឈើហើយស្លឹកឈើចាប់ផ្ដើមមានពណ៌ក្រហមហើយនេះ ប្រហមវាលឿងចាប់ផ្ដើមលឿងមុននឹងលឿងវាប្រែជាប្រហមហើយបន្តិចទៀតយើងនឹងអស់ស្លឹកឈើដ៏ស្រស់បំប្រងនេះដើម្បីមើលហើយប៉ុន្តែកធុំថេតក៏នៅតែកំពុងតែលាស់សន្លឹកនៅឡើយទេហើយខាងនេះគឺមើលស្ដើមខាងនោះគឺវាកំពុងតែ នឹងកំពុងតែស្លឹកវាពណ៌លឿងស្អាតណាស់ឃើញទេនេះគឺលឿងស្អាតតែម្ដងហើយវាចាប់ផ្ដើមទុំពីក្រៅមកបន្តិចម្ដងបន្តិចម្ដងហើយហើយចំណែកដើមឈើនៅខាងនោះព្រោះអញ្ចឹងដូចគ្នាដែរវាចាប់ផ្ដើមទុំបន្តិចម្ដងបន្តិចម្ដង ហើយភ្លៀងតែងតែភ្លៀងខែនេះ គឺភ្លៀងចឹងតែម្ដងគឺវាភ្លៀងដើម្បីជំរុះនៅស្លឹកឈើទាំងអស់នេះបើវាអត់ភ្លៀងទេវាមិនអាចជំរុះនៅស្លឹកឈើនេះបានទេហ្នឹងហើយវាតែងតែភ្លៀងជានិច្ចអញ្ចឹងហើយចំណែកខាងនេះបងប្អូនមើលស្លឹកនេះ គឺវាចាប់ផ្ដើមជ្រុះហើយឃើញទេជ្រុះ មើលវាជ្រុះមកនេះវាជ្រុះមកអស់ហើយហើយលឿងលឿងលឿងលឿងហើយបើសណ្ដែកវិញគឺត្រូវស្លាប់ហើយស្លឹកវាលឿងអស់ហើយហើយភ្លៀងភ្លៀងបបបបអញ្ចឹងហើយអឺហ្នឹងហើយមើលទៅគួរឲ្យអា គួរឲ្យថាគួរឲ្យផ្លាស់ប្ដូរនៅអារម្មណ៍ផ្សេងផ្សេងព្រោះអីដូចភ្លៀងវាកំពុងតែធ្លាក់ស្រាប់ស្រាប់ស្រាប់ស្រាប់មកហើយអឺឃើញស្លឹកឈើទាំងអស់វាសភាពប្រែប្រួលវាខុសពីលើកមុនហើយទាំងអស់គ្នាឃើញនេះដើមដើមវានេះឃើញទេហើយវាធ្លាក់មកវាធ្លាក់ធ្លាក់ចាក់តងហើយ ចាប់ដើមធ្លាក់ហើយហើយចំណែកខាងក្រោយនោះវិញក៏អញ្ចឹងដែរហើយភ្លៀងស្រេចស្រេចស្រេចស្រេចហើយខ្ញុំព្យាយាមផ្ដិតយកនៅសកម្មភាពពិតពិតហ្នឹងដើម្បីចែកទៅដល់បងប្អូនទាំងអស់គ្នាមើលហើយវិញនេះនេះវាពណ៌ក្រហមក្តុបក្តុបក្តុបហើយក្តុប ហើយចាំមើលតែបន្តិចទៀតគឺវាមានពណ៌ក្រហមច្រាលតែម្ដងហើយលឿងច្រាលតែម្ដងនឹងមើលទៅស្អាតមែនតែនហើយបងប្អូនទាំងអស់គ្នារងចាំទស្សនាខ្ញុំនឹងព្យាយាមថតចែកជូនទៅដល់បងប្អូនយើងទាំងអស់គ្នានៅទស្សនីយភាពភាពដែលពិតពិតហ្នឹងហើយនៅ ក្នុងប្រទេសគេនោះឃើញអានោះវាក្រហមក្រហមជើងហើយឃើញហើយអឺភាកច្រើនវានៅខាងលើដូចបងអស់គ្នាឃើញនោះនៅខាងលើឃើញទេនៅខាងលើគឺវាក៏ចាប់ដើមក្រហមអាលើវាក្រហមមុនគេណាហ្នឹងហើយព្រោះអីវាត្រូវខ្យល់ហើយបើនៅនៅតែអាក្រោមទេ ក្រោមក្រោមនេះបងប្អូនអស់គ្នាឃើញទេវានៅពណ៌ខៀវខ្ចីបៃតងខ្ចីនៅឡើយហើយបើបើខាងលើខាងលើវានឹងទៅមុនគេហើយមើលខាងនោះចាប់ផ្ដើមមើលទៅស្អាតមែនទែនណាចាប់ផ្ដើមស្អាតហើយហើយប៉ុន្តែបើវាស្អាតក៏វាអស់នៅភាពស្រស់ស្អាតនឹងដែរតែទៀត ហើយបងប្អូនទាំងអស់គ្នាគឺតាមដានមើលហើយទៅតែទៀតគឺសភាពប្រែប្រួលហ្នឹងហើយនឹងផ្លាស់ប្ដូរនៅអវ័យអវ័យហើយនឹងវីដេអូក៏ត្រូវតែផ្លាស់ប្ដូរអញ្ចឹងដែរអញ្ចឹងនេះគឺពណ៌វាផ្សេងហើយ ហើយពុំអាចលូតលាស់បានទេស្លឹកឈើទាំងអស់នេះគឺត្រូវតែធ្លាក់ហើយចំណែក ដើមនេះវិញវាអត់ទេវាអត់ធ្លាក់ទេណាវានៅតែលាស់ជានិច្ចប៉ុន្តែគ្រាន់តែពេលរដូវខែត្រជាក់វាអត់លាស់ប៉ុណ្ណឹងហើយប៉ុន្តែដើមនេះវាអត់ស្លឹកវាអត់ក្រហមទេវានៅតែពណ៌ខៀវបៃតងខ្ចីអញ្ចឹងហើយចំណែកប្រភេទ ឈើប្រហែលជា99%ហ្នឹងគឺវាត្រូវតែនៃមានស្លឹកវាអញ្ចេះអស់ហើយអានេះមើលទៅល្អមើលដែរដូចតកៅអេស៊ីវាក៏មិនដឹងមើលណាហ្នឹងហើយមើលទៅវាទូលវាទូលហើយនឹងត្រូវនឹងទឹកភ្លៀងក៏ល្អមើលមួយយ៉ាងដែរ ហើយនេះគឺផ្លែវាដូចជាផ្លែកធុំថេតអញ្ចឹងគឺផ្លែតាណាលគ្នាតែម្ដងហើយយើងមើលខាងនេះគឺទុំដែរហើយវាត្រូវនឹងភ្លៀងឬក៏សម្រាប់ភ្លៀងស្រឹបស្រឹបស្រឹបស្រឹបមកជាងបានថតយកសកម្មភាពនេះបានល្អគឺភ្លៀងគឺថតកំពុងតែភ្លៀងស្រឹបស្រឹបតែម្ដង បើអត់មានភ្លៀងស្រាប់ស្រាប់ទេគឺថាថតយកសកម្មភាពនេះអត់បានវាកំពុងតែធ្លាក់មកប៉ុន្តែវាអត់ខ្លាំងទេវានៅស្រាប់ស្រាប់ស្រាប់ស្រាប់តិចតិចហើយត្រូវតំណក់ស្រាប់ស្រាប់ស្រាប់ស្រាប់ហ្នឹងទោះបីជាភ្លៀងយ៉ាងណាអ្នកធ្វើការខាងក្រោយនៅលើសួរដុំដាំងដុំដាំងនៅឡើយទេគេនៅតែធ្វើអញ្ចឹងហើយចំណែកខាងនេះ គឺវាកំពុងតែចេញផ្កាទៅវិញនេះផ្កាវាស្អាតផ្កាវាពណ៌លឿងណាវាខុសរដូវគ្នាអញ្ចឹងហើយចំណែកខាងនេះគាត់កំពុងតែអស់ស្លឹកហើយក្រហមក្រហមក្រហមគ្រប់គ្រប់គ្នាទាំងអស់ត្រូវតែក្រហមហើយមើលទៅជើងព្រៃណា ជើងអាព្រៃគឺបន្តិចទៀតវាជើងហ្នឹងហ្នឹងហើយមើលទៅឡើងក្រហមពីពេញហ្នឹងតែពណ៌លឿងពីពេញហ្នឹងឯងហើយមើលទៅឲ្យគួរឲ្យស្រស់ស្អាតមែនតើយ៉ាងបានខ្ញុំចេះតែព្យាយាមមួយថ្ងៃមួយថ្ងៃថតនៅអ្វីអ្វីដែលអាចចែករំលែកបានហើយស្លឹកនេះក៏ក្រហមដែរស្លឹកភីកហ្នឹងភី ណាហើយខាងនេះឆ្លុះវាមកស៊ីណាវាមកស៊ីកបិតកបិតហ្នឹងគេឆ្លុះយ៉ាងណាមកមកកន្លែងហ្នឹងវាមកស៊ីកបិតកបិតអស់ហើយមើលអានេះវាកំពុងតែផ្លែហើយដើមនេះផ្លែហើយដើមនេះវាជ្រុះដុះគ្រប់ទីគ្រប់កន្លែងទាំងអស់ល្អដែរព្រោះដើមនេះវាអត់ធ្លាក់សន្លឹកទេ ហើយអានេះវាផ្លែរៀងយឺតបន្តិចហ្នឹងហើយវាផ្លែផ្លែអត់តន់ពេលវេលាទេបើវាទុំវាពណ៌វាដូចជាពណ៌ព្រីងអញ្ចឹងព្រីងទុំអញ្ចឹងអញ្ចឹងវីដេអូនេះមានប្រមាណប៉ុណ្ណេះបងប្អូនអស់គ្នាចាំជួបគ្នានៅខ្សែវីដេអូជាបន្តបន្ទាប់ទៀតហើយរងចាំទស្សនានៅរដូវស្លឹកឈើជ្រុះជាសន្សំសន្សំបន្តបន្ទាប់អញ្ចឹងសុខសប្បាយទាំងអស់គ្នាសូមជម្រាបលា